យើងអាចដឹងថាយើងកំណត់វាសនាខ្លួនយើងយើងអាចចម្លងមើលអនាគតរបស់យើងបានយើងថាយើងតើយើងច្បាស់លាស់យើងត្រូវទៅណាដំណើរដែលយើងមើលឃើញហើយដែលយើងត្រូវទៅគឺថាយើងត្រូវទៅកន្លែងមួយដែលមិនមានសិទ្ធិសេរីភាពជាជនជាតិដើមពេញលេញលក្ខណៈនោះអញ្ចឹងអាផ្លូវដែលយើងត្រូវទៅថាផ្លូវនោះគណៈអបគុណសូមមកការគុណចាស់គ្រប់អង្គនៅលើ សកលលោកទាំងអស់បាទបានពរញាតិញោមហើយស្វាគមន៍លោកវិទ្យាទាំងយូរហើយបានជួបគ្នាបាទបាទវល់មានញាតិមកជួបគ្នាទាំងបានចែកទាំងគុណណាព្រះអង្គមើលឃើញរីកចម្រើនច្រើនទាំងវិស័យយល់ដឹងហើយភាពចិត្តស្និទ្ធត្រឡប់មកវិញជាមួយនឹងប្របីនៃបបធររបស់យើងណាខ្ញុំគណាមានសេចក្តីត្រេកអរ ទី1សូមបដោតអារម្មណ៍ការយកចិត្តទុកដាក់ជាទូទៅចំពោះចលនាបើកវគ្គសិក្សានោះដែលខ្ញុំកំណត់ចាប់អារម្មណ៍ហើយឲ្យតម្លៃខ្ពស់នោះជាចំណុចទី1ការបណ្ដោះបណ្ដាលតាមវត្តអារាមដែលជាប្រពៃណីប្រពៃណីប្រវត្តិសាស្ត្ររបស់យើង តែងតែធ្វើ ពីដូនតាមកយកចិត្តទុកដាក់ គាត់មើលឃើញច្បាស់លាស់ថាចង់ឲ្យថែទាំពូជសាសនឹងបានត្រូវតែបណ្ដោះបណ្ដាលឲ្យ កូនចៅរបស់គាត់ហ្នឹងយុវជនកុមារាកុមារីហ្នឹងចេះអក្សរឲ្យចេះអក្សរមូលដ្ឋានយើងនៅណាវត្តណាគឺកម្លាំងរបស់ប្រសង់បណ្ឌិតចាគណៈកម្មការទាំងអស់ហ្នឹងខំប្រឹង ជួយខ្នះខ្នែងគ្នាដុតដៃដុតជើង បែបសាលារៀននឹងហើយដែលធ្វើឲ្យពួកគាត់នឹងចូលមកចិត្តដឹកមកពីស្គាល់ដឹងយល់ហើយរឿងសំខាន់ហ្នឹងគឺយល់ដល់ទៅពេលយល់ចូលរួមថែរក្សាណាចូលរួមថែរក្សាពីដើមយើងមើលឃើញតែលោកគ្រូដូចថាផ្នែកកុហកប្រុសប្រុសឥឡូវមានកន្លែងដល់គ្រូបង្រៀនស្រីណា អ្នកគ្រូចូលមកធ្វើជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរនេះគឺជាការវិវត្តថែមមួយទៀតណាហើយដែលខ្ញុំមកកណាឃើញថាសូមធ្វើការចាប់អារម្មណ៍ទីនឹងមួយមួយធំជាងគេ ការយកចិត្តទុកដាក់ចិត្តដិតជាមួយអក្សរសាស្ត្រខ្លួនដែលជាមធ្យោបាយមួយធ្វើដំណើរទៅឲ្យភាពរឹងមាំទៅដល់ប្រពៃណីវប្បធម៌ភាសាហ្នឹងមួយទៅដល់ទៅអញ្ចឹងទៅ ញាតមិត្តមួយចំនួនក៏បែរត្រឡប់មកអក្សរសាស្ត្ររបៀបរបបនៃការរស់នៅវប្បធម៌របស់ខ្លួនវានាំឲ្យនឹកឃើញទៅដល់បុព្វបរោះណាទីបនដូនតាកាន់បិណ្ឌអីហ្នឹងរំលឹកឡើងវិញបាទរំលឹកឡើងវិញចេះសួរនាំក៏ចេះសួរនាំចេះស្វែងយល់អស់ជាទូទៅនៅខាងកម្ពុជាគាត់មានផ្ដាយដែរហើយគាត់សួរនាំចេះស្រុកយើង មានធ្វើដូចចឹងដែរ ឬអត់ដល់ដល់តគាត់ចេះសួរនាំនឹងហើយដែលជាប្រភពឲ្យចាស់ទុំទាំងអស់នឹងនិយាយរំលឹកអនុស្សាវរីយ៍ពីមុនរបស់គាត់ឧទាហរណ៍ដូចខ្ញុំកូណាវាមានអនុស្សាវរីយ៍សម័យយើងធ្វើបន់ជុំកាន់បន់ពីក្មេងៗហ្នឹងវាយ៉ាងម៉េចនិយាយទៅពីដើមវាធ្វើរបៀបនោះក្នុងសម័យនោះ60ឆ្នាំមុនអញ្ចឹងណាតើឥឡូវវាជឿនលឿនតើយើងមានវិធីអីគួរធ្វើឲ្យវាជឿនលឿនយ៉ាងនឹងដែរទេចា ដល់អញ្ចឹងទៅត្រូវស្របជាមួយនឹងដំណើរវិវត្តរបស់ពិភពលោកដំណើរវិវត្តពិភពលោកយ៉ាងម៉េចគេឃើញថាអូអ្នកដែលជិះជាន់គេនឹងវាត្រូវបានគេសើរឺហើយឃើញទេហើយតើបើវាជិះជាន់ចដូនចតាយើងធ្វើបាបបពធរចដូនចតាយើងនាំខ្ញុំមកជ្រកក្នុងវត្តហ្នឹងយើងគួរនៅក្នុងវត្តហ្នឹងរបៀបចឹងទៀតឬមួយក៏យើងត្រូវហែកអូតលាយគេគិតខឹងដល់អញ្ចឹងគេធ្វើ ពិធីប៉ុណ្ណឹងវិច័យដល់អីវាត្រូវចាំអាពេលខួបថ្ងៃគេប្រកាសអាប៉ុនសិទ្ធិជនជាតិដើមហ្នឹងក៏បូកគ្នាជាមួយនឹងសែនដូនតាហ្នឹងទៅពិធីប៉ុណ្ណឹងវិច័យដល់អីមកលឹកចាំអាហ្នឹងចុចដូនចតាយើងសិទ្ធិជនជាតិដើមណាវាត្រូវចាំអារឿងហ្នឹងរំលឹកអារឿងហ្នឹងគាត់ហុកក្នុងក្នុងប៉ុនជនជាតិដើមហ្នឹងបដ ாய் ជនជាតិដើមរំលឹកដល់ដូនតាទៅធ្វើម៉េចធ្វើពិធីបាំងស្គូលឲ្យគាត់ណា ក្នុងពិធីអបអរសាទរជាមួយនឹងសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីពីសិទ្ធិជនជាតិដើមផងយើងបាំងស្គាល់ជូនគាត់ទៅអាណាចំនួនចតា ជួយមកទទួលទៅឥឡូវអង្គការសហជីវជាតិនឹកហើយតែចំនួនចតាខំប្រឹងតស៊ូណាស់ហ្នឹងអឺបបពៈបរោះទាំងឡាយឃើញហើយ ពួកយើងខ្ញុំចាប់ផ្ដើមបានស្គាល់ប៉ះពាល់ទៅដល់ប៉ះពាល់ត្រូវបញ្ញាញាណវិជ្ជារបស់ កូនចៅនេះបានចូលទៅស្គាល់យល់ដឹង នៃច្បាប់នឹងខ្លះហើយអញ្ចឹងហើយសូមមកជួយពង្រឹងទឹកចិត្តវាក៏មានរួមក្នុងពិធីចែកចំណាយជូនរង្វាន់ជូនអឺគេហៅថាសម្ភារៈខ្លះជូនទៅដល់ចាស់ទុំនៅក្នុងស្រុកហ្នឹងទៅ វាវាវាដូចថាបុគ្គលមួយចំនួនសំទទួលនៅតក្ខណាទានដែល ដែលគេឧទ្ទិសចំពោះញាតហើយជូនទៅគាត់ជូនអ្នក មានសិលប្រគេនប្រសង់ធ្វើបន់ដោយថាប្រគេនចង្ហាន់ប្រសង់រំលឹកដល់នោះទៅដាបញ្ជូនបនកសលនោះទៅបពបរោះទៅនោះបននោះទៅលាយធ្លាយឆ្ងាយទៅទៀតទៅអូនមិនត្រឹមតែញាតចិត្តចិត្តនឹងប្រមាណ100ឆ្នាំហ្នឹងក៏ទៅរាប់ពាន់ឆ្នាំទៀតដែលជាញាតធ្លាប់តស៊ូដើម្បីសិទ្ធិសេរីភាពខ្ញុំគណនាឃើញប៉ុនហ្នឹងវាធ្លាយទៅដល់នោះ ធ្លាយទៅដល់ការប្ររពបុកបញ្ចូលជាមួយនឹងសិទ្ធិជនជាតិដើមលឹកទៅដល់ការទាមទារសិទ្ធិសេរីភាពរបស់ជនជាតិដើមទៀតហើយឥឡូវយុវជនយើងដើរទៅផ្លូវហ្នឹងមែនយើងឃើញចឹងយើងឃើញថាការយល់ដឹងរបស់យុវជនយើង មានសភាពអភិវឌ្ឍហើយហ្នឹងហើយដែលយើងសុំសរសើរថាការសិក្សានៅតាមវត្តអារាម ការសេពគប់ជាមួយនឹងបពធររបស់ខ្លួននេះវាធ្វើឲ្យយើងចេះរកវិធីមួយតស៊ូហើយមាន ប្រសិទ្ធភាពឥឡូវចាប់បានមានប្រសិទ្ធភាពបាទធ្វើឲ្យរំជើបរំជួល ធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍របស់អ្នកដែលស្រឡាញ់សិទ្ធិសេរីភាព អ្នកដែលគេចង់ជួយឈឺឆ្អាអ្នកដែលគេធ្លាប់រាប់អានចាស់ទុំយើងពីដើម អិសរាជជនមួយចំនួន នៅតាមប្រទេសរីកចម្រើនឥឡូវយើងនិយាយឃើញតែគុណឃើញស្រាប់ហើយអឺមន្ត្រី នៅក្រសួងការបរទេសនៃសហរដ្ឋអាមេរិកគាត់ចំណាយពេលវេលា ទៅជួបយុវជនរបស់យើងគាត់រៀបចំទាំងថាវិការ ទាំងពេលវេលាហើយការចាត់ចែងនេះមិនមែនមិនការចាត់ចែងធម្មតាទេប៉ុន្តែអាចបានជួបគ្នាពីព្រោះយុវជនរបស់យើងត្រូវរាំងខ្ទប់ទៅដោយថា ការការចូលមកធ្វើជាឧបសគ្គរបស់អាជ្ញាធរវៀតណាមនឹងមិនចង់ឲ្យយើងតំណាក់ត្រងចឹងទេមិនចង់ឲ្យយើងបានរួមប្រស្រ័យផ្ទាល់ជាមួយនឹងសូម្បីតែមន្ត្រីទូតមន្ត្រីអគ្គកុសលក៏អត់ផងកុំនិយាយឡើយដល់តែមន្ត្រីតែធ្វើតំណាពីបរទេសទៅហ្នឹងមន្ត្រីទៅពីក្រសួងនាយកដ្ឋានអាស៊ីរបស់ក្រសួងការបរទេសអាមេរិកណាលោកស្រីលោកស្រីទីណាមកទីណាមកហ្នឹង គាត់ធ្វើការផ្នែកខាងអន្តរសាសនានឹងយូរហើយឥឡូវគាត់បដូរមកខាងក្រសួងការបរទេសអញ្ចឹងគាត់ស្គាល់ច្បាស់ថាការរដ្ឋបិតរវាងអាណានិគមបែបថ្មីទៅលើសាសនាហើយវិធីរំលាយពូជសាសមួយទៅតាមសម័យទំនើបវាបែបនេះគាត់ដឹងទាំងអស់គាត់ដឹងថាការវិវត្តណាការវិវត្តរបស់អាណានិគមហ្នឹងវាផ្លាស់ប្ដូរដូច្នេះបែប ចង់ដឹងនៅរឿងពិតក៏គាត់ត្រូវតែវិវត្តទៅតាមបែបទំនើបហើយតែខ្ញុំកណ្ដាលអស្ចារគឺថាយុវជនរបស់យើងតាមទាស់តាមទាន់នៅសម័យកាលសម័យទំនើបគឺគេចាប់មកចាប់បានមកចាប់បានថាតើត្រូវធ្វើវិធីណាដើម្បីឲ្យសម្រេចគោលបំណងរបស់គេបានយើងមើលឃើញការខំប្រឹងដែលលោកលីតឹងនិយាយហ្នឹងថាភាពព្យាយាមដែលមិនទម្លាក់ចុះ វាហុចលទ្ធផលអញ្ចឹងអញ្ចឹងណាគាត់ទៅនិយាយមួយក្រាមិញហ្នឹងវាតាំងក៏និយាយមិញថាសេចក្តីព្យាយាមមិនទម្លាក់ចោះបើយុវជនវាកើតអញ្ចឹងវាផ្ដាល់នៅផលប្រយោជន៍អញ្ចឹងតំណឹងហើយតែខ្ញុំប្រារំលឹកឡើងវិញ ថាការត្រឡប់មកមើលសើឬពិនិត្យហ្នឹងគេហៅលុកបែកណារីខលត្រឡប់មកវិញតើប្រវត្តិសាស្ត្រវប្បធម៌របស់ជាតិយើងហ្នឹងបែបម៉េច ការតស៊ូរបស់បព្វបរោះបែបនេះចង់ដឹងបែបនេះបែរមកឲ្យចិត្តវប្បធម៌របស់យើងចូលមកឲ្យចិត្តវប្បធម៌សេពគប់ជាមួយ ប្រសង់បណ្ឌិតទាំងឡាយផ្នែកព្រះពុទ្ធសាសនានៅ កម្ពុជាក្រោមយើងនឹងយល់ដឹងហើយវិធីតស៊ូដើម្បីសិទ្ធិសេរីភាពរបស់ជនជាតិដើមយើងកាន់តែមានប្រសិទ្ធភាពណាឃើញដំណើរនឹងរីកចម្រើនអញ្ចឹងហ្នឹងណាដែលជាការត្រេកអរហើយយើងចាប់ផ្ដើមពីការសិក្សាហ្នឹង ការរៀនសូត្រនៅអក្សរសាស្ត្ររបស់ជាតិខ្លួនស្វែងយល់អំពីប្រពៃណីវប្បធម៌របស់ខ្លួនព្រោះសាសមួយរលាយទៅបានប៉ុន្តែវប្បធម៌របស់សាសនឹងវាអត់រលាយណាមិនទេរាថាវប្បធម៌លັດកម្មនឹងចូលដូនចតាគាត់បង្កើតមកអារបស់ហ្នឹងទោះបីអ្នកណាដែលគេដឹងគេធ្លាប់សាសដតេដែលគេធ្លាប់រួមប្រស្រ័យរបស់យើងគេដឹងគេសរសេរទៅវានៅហ្នឹងគ្រាន់តែយើងត្រូវតែស្វែងយល់តែប៉ុណ្្នឹងដែរណាវាមានអ្នកសរសេរតា អ្នកសេបរទេសបារាំងទៅសេបែបបារាំងទៅអង់គ្លេសសេបែបអង់គ្លេសជប៉ុនសេបែបជប៉ុនទៅរុស្ស៊ីសេបែបរុស្ស៊ីចិនសេបែបចិនដូចតែគាត់ឃើញជាវតាខ្វាន់គាត់ទៅសេពីរាប់ពាន់ឆ្នាំមុននោះអេឥឡូវមកសពថ្ងៃនេះគាត់ដល់តែគេនិយាយពីរឿងសំណេររបស់លោកជាវតាខ្វាន់ពួកគាត់មករាប់ឆ្នាំហើយគាត់សរសេរគាត់ទុកអញ្ចឹងគាត់នឹកស្មានថាមនុស្សរាប់ពាន់ឆ្នាំក្រោយទៅទៅមើលអាសំណេររបស់គាត់យកមកនិយាយដើម្បីដើម្បីមើលតើ ប្រវត្តិនៃចដូនចតាយើងរស់នៅសម័យនោះយ៉ាងម៉េចគាត់តស៊ូយ៉ាងម៉េចគាត់ភ្លឺស្វាងយ៉ាងម៉េចហើយបើយើងចង់ស្គាល់ចដូនចតាយើងយកទៅមើលអានោះទៅមើលអានោះហើយចង់ទៅមើលអានោះទៅរៀនអញ្ចឹងបាទតលចូលមកសេពគប់ឲ្យចិត្តស្និទ្ធជាមួយនឹងឫសគល់នៃវប្បធម៌របស់យើងបានយើងមើលអានោះឃើញអញ្ចឹងហើយដល់មើលនោះឃើញយើងជាការពិតយើងច្បាស់លាស់ថាយើងដឹងថាយើងមកពីណា យើងមកពីតាតាអស់ហ្នឹងនិយាយយាយអស់ហ្នឹងយើងមកពីតាយាយអស់ហ្នឹងយើងអាចដឹងថាយើងកំណត់វាសនាខ្លួនយើងយើងអាចចម្លងមើលអនាគតរបស់យើងបានយើងថាយើងតើយើងច្បាស់លាស់យើងត្រូវទៅណាដំណើរដែលយើងមើលឃើញហើយដែលយើងត្រូវទៅគឺថាយើងត្រូវទៅកន្លែងមួយដែលមិនមានសិទ្ធិសេរីភាពជាជនជាតិដើមពេញលេញលក្ខណៈនោះអញ្ចឹងអាផ្លូវដែលយើងត្រូវទៅថាផ្លូវនោះបានហេតុនោះត្រូវមើលដើមឲ្យច្បាស់លាស់ ហើយតែមើលច្បាស់ដល់ឃើញអូដូនចតាយើងនៅនឹងតាគាត់តែរៀបចំកន្លែងហ្នឹងតាដល់រៀបចំកន្លែងហ្នឹងឃើញហើយកូនឃើញយើងឃើញច្បាស់តអានេះមានអីប្រកែកនេះដូនចតាយើងអ្នករៀបចំតាកន្លែងហ្នឹងអញ្ចឹងតួនាទីរបស់យើងត្រូវចាត់ចែងអនាគតយើងឲ្យធ្វើជាម្ចាស់បន្តទៀតទៅកន្លែងហ្នឹងនោះហេតុផលដែលត្រូវទៅមើលចដូនចតាហ្នឹងដើម្បីដឹងឲ្យរៀបចំខ្លួនអញ្ចឹងមិនមែនទៅមើលចដូនចតាមកគាត់ដឹងដឹងអញ្ចឹងហើយអង្គុយ គួយមើលមុខគ្នាទេមែនទេមនុស្សហ្នឹងតែនិយាយថាមនុស្សវាមាន ការវិវត្តអាឧស្សាហបច្ច័យហ្នឹងឧស្សាហបច្ច័យហ្នឹងវាលិបអាប់អាម្នាក់ហ្នឹងឡើងណាវារុញម្នាក់ហ្នឹងឡើងអើយអភិវឌ្ឍទៅដល់កម្រិតអតិបរមានឹងឧស្សាហបច្ច័យហ្នឹងមានតួនាទីអញ្ចឹងបានគេឲ្យឈ្មោះថាជាមនុស្សហ៎ដូចជាពៀនអូណារុញម្នាក់ហ្នឹងរុញចិត្តហ្នឹងណាចង់คลายទៅជាមនុស្សឲ្យច្បាស់លាស់ឲ្យសំឈ្មោះ គាត់ទៅប្រើវិធីរុញចិត្តយើងនឹងឲ្យដែតឡើងនឹងដើម្បីឲ្យចិត្តដែតបានគឺថាត្រូវតែយល់ច្បាស់អំពីប្រពៃណីវប្បធម៌អាយធម៌របស់ខ្លួនឲ្យវាសមទៅតាមយើងដែលជាពូជពងនៃគេណាកាន់កាប់ទី1នៅទឹកដីណានឹងមកច្បាស់លាស់អញ្ចឹងអញ្ចឹងហ្នឹងហើយអឺដូចអាត្មានិយាយចឹងគឺថាការខំប្រឹងប្រែងធ្វើរបស់យើង យើងធ្លាប់និយាយគ្នាហូហែណា យើងខំប្រឹងប្រែងយើងមើលពី ពីមួយចំណុចទៅមួយចំណុចដល់យើងមិនរំលងយើងមិនរំលងផលប្រយោជន៍វាមិនវាមិនបោះបង់យើងចោលទេបងព្រោះយើងមើលឃើញផលប្រយោជន៍ទៅក្នុងនោះហើយយើងជឿយើងជឿថាយុវជនរបស់យើងវាមានឈាមយល់ដឹងនៅក្នុងនោះគ្រាន់តែគាត់មិនទាន់យល់មកប្រើប្រាស់គាត់គាត់មិនទាន់ដឹងរបៀបយកមកប្រើប្រាស់ ដល់ទៅពេលគាត់ដឹងរបៀបយកមកប្រើប្រាស់អំណាចវានៅកន្លែងនោះតាបាទបងអំណាចវានៅក្នុងចិត្តរបស់គាត់អ្នកអ្នកនោះទាំងអស់ដូចយើងគិតថាធម្មជាតិធម្មជាតិវាអត់ដែលមានចំណោះឲ្យអ្នកណាណាធម្មជាតិអត់ចំណោះឲ្យអ្នកណាទេបាទហើយដល់ធម្មជាតិទៅមកកើតជាយើង យើងមិនត្រូវចំណោះឲ្យរដ្ឋអំណាចកប៉ិចកប៉ុកដែលមករំលោភយើងខុសច្បាប់ណាស់យើងមិនអត់រំលោភទេអាធម្មជាតិខ្លួនយើងនោះវាមិនចំណោះទេប៉ុន្តែចិត្តទុនខ្សោយខាមពលចិត្តដែលខ្វះការយល់ច្បាស់លាស់ចិត្តនោះវាអត់ស្គាល់ខ្លួនវាអាចិត្តដែលដែលអត់ព្រមធ្វើការដែលដែលសុខចិត្តអោនក្បាលមួយគេកន្លងមកនោះពេលវេលាហ្នឹងគឺវានៅក្នុងពពកខ្មៅ វាស្ថិតនៅក្នុងពពកខ្មៅរុំវាទៅវាមើលអីអត់ឃើញឥឡូវយើងដោះពពកហ្នឹងចេញយើងបើកចង្ហាលខ្យល់មកដើម្បីរុញពពកហ្នឹងចេញទៅវាមិនដែរទៅសាលាពន្លឺមកដល់ហើយណាបាទដូចព្រះសម្មាសម្ពុទ្ធលោកមានបន្ទូលទៅថាអាលោកោឧត្តបាតិចក្ខុងឧត្តបាតិបញ្ញាឧត្តបាតិឃើញទេពន្លឺកើតឡើងដល់យើងហើយពន្លឺកើតឡើងដល់ភ្នែកយើងហើយ